សូមកុំយកគៀកខ្លួន នៅមន្ត្រីដែលចាក់រុកយករឿងតែមិនល្អយកមកដាក់ខ្លួនក្បែរខ្លួន ខ្ញុំមិនមែនបានសង្កេតថាកន្លងទៅមិនមែនមិនកត់សង្កល់ចំពោះមន្ត្រីទេសូមកុំភ័ន្តច្រឡំថ្ងៃនេះខ្ញុំនិយាយទៅចុះនិយាយទៅចុះពីដើមយើងនិយាយថាប្រៅ ថាច្រើនតែស្រីស្រីទេដាក់ក្រិតអង្គុយបាច់និយាយដើមគេ ដាក់ក្រិតអង្គុយបាច់និយាយដើមគេ ខ្ញុំក៏មានមន្ត្រី ខ្លះទៅជួបជាមួយខ្ញុំ ការងារខ្លួនឯងគឺរាយការចប់បន្ទាប់ទៅនិយាយដើមពីអ្នកដទៃក៏មានអញ្ចឹងដែរអញ្ចឹងបានជាខ្ញុំមានការធុញទ្រាន់ហើយខ្ញុំក៏កត់សម្គាល់ចំពោះមន្ត្រីនឹងដែរមិនមែនអត់ទេនិយាយដោយត្រង់ ហើយចាប់ពីនេះទៅប្រហែលជាគ្មានមន្ត្រីហ៊ានមកហ៊ានមកបោកប្រាស់ទៀតទេណាពួកខ្ញុំក៏កត់សកលដែរណាហើយមិនដឹងថារឿងខ្លះរឿងយើងអាចកំបាំងមិនដឹងថាទៅលួចដឹងពីកន្លែងណាមកទេហើយមកនិយាយមកនិយាយប្រាប់យើងវិញមកនិយាយប្រាប់យើងហើយអាហ្នឹង បើសិនជាយើងមិនរឹងមាំដើម្បី និងធ្វើការសម្រេចចិត្តដោយឈលលើសច្ចភាពពិតប្រាកដវានឹងនាំទៅដល់ការ សម្រេចចិត្តខុសតែម្ដងអញ្ចឹងធ្វើជាមន្ត្រីដឹកនាំកុំឲ្យគេបោកប្រាស់បាននៅព័ត៌មានព្រោះនេះហើយរឿងខ្លះវាជារឿង តល់ចរិតរបស់មន្ត្រីនោះ មន្ត្រីនោះមន្ត្រីនោះអញ្ចឹងមកនិយាយដើមគេ អានេះនិយាយដើមគេនឹងបង្កើតទម្លាប់អាក្រក់បង្កើតទម្លាប់អាក្រក់មិនមែនយើងមិនចង់ទទួលព័ត៌មានទេក៏ប៉ុន្តែពេលខ្លះយើងទទួលបានព័ត៌មានយើងពិនិត្យរឿងនឹងពិតឬអត់ហើយខ្ញុំខ្ញុំត្រូវពិនិត្យអញ្ចឹងបានជាការធ្វើសេចក្តីសម្រេចក៏មិនមែន ខ្ញុំបាននិយាយហើយមិនមែនថាសេចក្តីសម្ដេចទាំងអស់វាត្រូវទេរាប់ទាំងបញ្ហាដូចតែខ្ញុំបាននិយាយពីខាងដើមតកតននឹងការកែតម្រូវនៃសេចក្តីសម្ដេចតកតិននឹងតំបន់ផ្សោតនៅឯខេត្តកញ្ចេះនិងសំត្រែងផងដែរអញ្ចឹងទេត្រូវចាំកុំឲ្យមានអាការចារុកហើយអ្នកខ្លះ ចាក់រុកតាមរយៈប្រពន្ធតាមរយៈកូន អានឹងកាន់តែគ្រោះថ្នាក់ទៀតស្ដាប់ប្រពន្ធស្ដាប់កូនផ្លុំដាក់ទាយា អានឹងគឺទៅហើយទៅហើយធ្វើសកលសម្ដែងខុសហើយកាយកប់ត្រឡប់ជន់កាយកប់ត្រឡប់ជន់ Naga អ្នកឯកទេសលេខ1ជាប្រភេទឆ្នាំទឹកមកពីប្រទេសថៃ